យ៉ាអូខេបាទសួស្តីអ្នកគ្នាបាទធ្វើត្រឡប់មកវិញជាមួយនឹង VTK Visual អ្នកគ្នាទៀតបាទថ្ងៃនេះផងដែរគឺខ្ញុំមកប្រាប់អ្នកគ្នាពីរបៀប download ចង្វាក់ហ្នឹងហើយអ្នកគ្នាមានរបៀប download បាទខ្ញុំ free ចង្វាក់មួយនៅខាងក្រោម description បាទនៅខាងក្រោមវីដេអូខ្ញុំហ្នឹងអ្នកគ្នាគ្រាន់តែចុចមកបាទចុចអ្វីដែលតាមខ្ញុំខ្ញុំដាក់ link នៅក្រោមវីដេអូហ្នឹងអ្នកគ្នាចុចលើ link ហ្នឹងមកពេលចុចហើយវាមកដល់កន្លែងនេះបាទគឺខ្ញុំ free ចង្វាក់ក្បាច់មួយឲ្យអ្នកទាំងអស់គ្នាតែម្ដងបាទអញ្ចឹងអ្នកគ្នាគ្រាន់តែចុចនៅលើ link ដែលខ្ញុំដាក់ក្រោមវីដេអូហ្នឹងមកអូខេ ពេលចុចហើយវានឹងចូលមកដល់កន្លែងដូចខ្ញុំអញ្ចឹងអ្នកនរគ្នាបាទអញ្ចឹងពីរហ្នឹងអ្នកគ្នាអាច download ចុច alert នេះក៏បានចុចអាក្រមនេះក៏បានអញ្ចឹងយើងចុចអាក្រមនេះមកបាទយើងចុចអាក្រមចុចពី download ក្រមហ្នឹងមកអូខេបាទឥឡូវវាកំពុងតែដំណើរពេលមកដល់ហើយហ្នឹងអ្នកគ្នាចុចពីថាជ្រោមអូខេយ៉ាជ្រោមឥឡូវវាកំពុងដើរទៅទៀតហើយអ្នកនរគ្នាអញ្ចឹងចាំនេះអ្នកគ្នាឃើញអាខាងក្រោមនេះគេឲ្យពាក្យឲ្យចេញឲ្យ download ទៀតហើយនេះអញ្ចឹងយើងចុចពាក្យ download ទៀតមក នេះយើងចុចពាក្យថា detail ដើម្បីមើលវាថាវាដើរនៅបាទអូខេនេះបាទនេះវាវាដើរបានពេញហើយអ្នកនរគ្នាបាទចឹងពេលណាពេលណាដែរអ្នកទាំងអស់គ្នាដាក់ដល់លោតវាពេញអ្នកគ្នាចូលលកានអត់របស់អ្នកទាំងអស់គ្នាទៅវានឹងនៅក្នុងអហើយអ្នកទាំងអស់គ្នាបាទអូខេបាទអ្នកគ្នាអញ្ចឹងយើងគ្រាន់តែចូលទៅកាន់អត់របស់យើងទាំងអស់គ្នាមកបើខ្ញុំចូលទៅកាន់អត់ឲ្យអ្នកគ្នាមើលបាទអញ្ចឹងជាមុនដំបូងខ្ញុំ បិទអ៊ីនធឺណិតសិនបាទដោយសារតែអស់ខ្ញុំ VIP បាទអូខេយើងចូលកាន់អស់យើងបងប្អូនគ្នាយ៉ាបើអស់យើង VIP អត់ VIP ទេគឺយើងត្រូវការបើកអ៊ីនធឺណិតដើម្បីចូលទៅកាន់អស់យើងទាំងអស់គ្នាហ្នឹងហើយអូខេអញ្ចឹងជាមុនដំបូងអ្នកគ្នាចូលមកកាន់អស់យើងសិនចឹងសិនមកបាទយ៉ាអញ្ចឹងយើងជ្រើសរើសពាក្យថា seat អូខេហើយជ្រើសរើសយកសភៅនេះមកហើយអាសញ្ញាពួយឡើងលើមក អាហ្នឹងចំពោះអប VIP របស់ខ្ញុំអញ្ចឹងវាមានភាពងាយស្រួលអូខេអញ្ចឹងអ្នកនរគ្នាអូមកបាទអូមកពីលើចេះមកវានឹងឃើញពាក្យថា download អូខេអញ្ចឹងអ្នកនរគ្នាគ្រាន់តែចុចពាក្យថា download នេះមកយ៉ាពេល download បាទនេះគឺជាសតតែជាចង្វាក់ដែលខ្ញុំបាន download នេះគឺជាចង្វាក់ដែលខ្ញុំបាន download វិញហ្នឹងអ្នកនរគ្នាបាទក្រូកា back អីគេ KBK V4 1 sit ហ្នឹង នឹងគឺជាចង្វាក់ក្បាច់នឹងអ្នកគ្នាគ្រាន់តែដល់ដល់ឡូតាមខ្ញុំហើយយើងចុចចូលមកដល់កន្លងហើយយើងចុចមកលើអាអហ្នឹងមកយើងចុចមកលើចង្វាក់ហ្នឹងមកបាទអូខេអ្នកគ្នាប្រហែលអ្នកគ្នាមើលអត់ទាន់អ្នកគ្នាចុចពីអាស៊ីតចុចលើរូបសភៅចុចរូបសភៅបាទនេះដោយសារយើងបានចុចមិញម្ដងហើយចឹងពេលមកដល់កន្លែងហ្នឹងអ្នកគ្នាគ្រាន់តែចុចទៅលើចង្វាក់របស់អ្នកគ្នាមួយសិនមកអូខេយើងចុចអាចង្វាក់ដែលយើងដោឡូតមិញហ្នឹងបាទគឺជាចង្វាក់ក្រូកា យើងចុចហើយពេលយើង download វា load មកចូលក្នុងអស់យើងផ្ទាល់ហ្មងបាទយើងមិនចាំពិបាកទេយើងចុចប៉ាក់មកអូខេចឹងសូមចាំនេះគឺជាចង្វាក់បាទគឺជាចង្វាក់ក្បាច់មួយហ្នឹងហើយអ្នកនរគ្នាចឹងចាំតិចខ្ញុំចាក់ឲ្យអ្នកគ្នាស្ដាប់បាទចង្វាក់ក្បាច់អូខេចឹងសូមអ្នកគ្នាជួយចុច subscribe មួយសិនបាទដើម្បីខ្ញុំមានកម្លាំងចិត្តក្នុងការផលិតវីដេអូនេះ free ចែកជូនទៅដល់អ្នកគ្នាទស្សនាជាបន្តទៀតហើយនឹងការលេងភ្លេងតាមទូរស័ព្ទទាំងអស់គ្នា ហើយមួយវិញទៀតបើអកយើងគឺអត់ទាន់ VIP ទេគឺយើង ត្រូវការប្រើអ៊ីនធឺណិតបាទដើម្បីចូលមកយើងមើលពាណិជ្ជកម្មគេចំនួនប្រហែលដូចជាប្រហែលវិប្រហែលវិនាទី ទេបាទវាអត់ដល់ប្រហែលនាទីទេគឺវាយើងបានគេឲ្យយើង ចូលទៅកាន់កន្លែងស៊ីតដើម្បីយកចង្វាក់បានអូខេពេលយើងយកយកចង្វាក់បានហើយអ្នកគ្នាគ្រាន់តែចុចបិទអ៊ីនធឺណិតយើងវិញមកគឺយើងលេងបានហើយបាទ ចឹងអូខេឥឡូវខ្ញុំសាកចាក់ចង្វាក់នឹងឲ្យអ្នករកស្ដាប់បាទគឺជាចង្វាក់ក្បាច់អូខេ អូខេបាទអ្នកនរគ្នាអញ្ចឹងវីដេអូរបស់ខ្ញុំបាទបានបញ្ចប់តែប៉ុណ្ណឹងទេបាទដោយសារតែយើងអ្នកគ្នាប្រហែលចេះហើយបាទដោយសារតែខ្ញុំធ្វើវីដេអូហ្នឹងជាច្រើនដងដែរមកហើយអ្នកនរគ្នាអញ្ចឹងណាអញ្ចឹងដោយសារតែខ្ញុំឃើញបងប្អូនគាត់ខមមិននៅក្រោមវីដេអូខ្ញុំបាទប្រហែល3 4នាក់ដែរគាត់ខមមិនថាឃើញតែដាក់មកអត់មានឃើញផ្ញើ link ផ្ញើអីឲ្យគាត់អញ្ចឹងអ្នកបងប្អូនចាំមើលវីដេអូហ្នឹងទៅបាទខ្ញុំវីដេអូហ្នឹងមិន និយាយរួមទៅវីដេអូមុនមុនក៏ខ្ញុំបានដាក់ link នៅខាងក្រោមវីដេអូហ្នឹងដែរដោយសារតែ channel ខ្ញុំទៅតែបើករកលុយហ្នឹងខ្លាចដាច់ monetize អីអីហ្នឹងឥឡូវអត់អីអ្នកគ្នាឥឡូវខ្ញុំចាប់ដើមដាក់ link បន្តបន្ទាប់នៅក្រោមវីដេអូវិញហ្នឹងហើយអ្នកគ្នាចឹងអរគុណអ្នកគ្នាមែនតើបាទចូលទស្សនាលើ channel របស់ខ្ញុំបាទអរគុណច្រើនបាយបាយ